ថ្ងៃនេះផ្ដាំផ្ដាំទៅមន្ត្រីរាជការកម្មាភិបាលខ្មែរក៏ដោយយួនក៏ដោយ បើឃើញ ខ្មែរក្រោមអានសេចក្តីប្រកាសសកលនេះក៏ដោយសេចក្តីប្រកាស ស្ដីអំពីសិទ្ធិជនជាតិដើមនោះក៏ដោយមិនមែនខ្មែរក្រមបកប្រែឡើយនេះគឺជា ការបកប្រែរបស់មន្ត្រីអង្គការសហប្រជាជាតិនៅព្រះរាជាណាចក្រកម្ពុជា thank you សេចក្តីប្រកាសជាសកល Universal Declaration of Human Rights នឹងក៏ដោយទាំងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើមនឹងក៏ដោយបុគ្គលិករបស់ UN បុគ្គលិករបស់អង្គការសហប្រជាជាតិនៅប្រទេសកម្ពុជាដោយទទួលការសូមស្នើអំពីប្រជាណាចក្រកម្ពុជា ដើម្បីស្នើឲ្យអង្គការសហជីវជាតិនឹងបកប្រែ ជាភាសាខ្មែរអញ្ចឹងអង្គការសហជីវជាតិដែលមានការិយាល័យនៅរាជធានីភ្នំពេញហ្នឹងគេរៀបចំបុគ្គលិកហ្នឹងជាខ្មែរគឺបកប្រែដោយមន្ត្រីរបស់អង្គការសហជីវជាតិនៅការិយាល័យនៃរាជធានីភ្នំពេញហ្នឹង ជាភាសាខ្មែរហើយយើងកម្ពុជាក្រោមខ្មែរកម្ពុជាក្រោមយើង ជាខ្មែរក្រោម យើងមានសិទ្ធយកឯកសារហ្នឹងអំពី page របស់ អង្គការសហប្រជាជាតិអំពី website របស់អង្គការសហប្រជាជាតិដែលមានសរសេរជាភាសាខ្មែរពីព្រោះភាសាខ្មែរនេះ ក្រៅអំពីមន្ត្រី អង្គការសហប្រជាជាតិគ្មានអ្នកណា មានសិទ្ធិប្រែទេមកពីរដ្ឋហ្នឹងរដ្ឋកម្ពុជាហ្នឹងប្រទេសកម្ពុជាហ្នឹង ស្នើអង្គការសហជីវជាតិឲ្យបកប្រែឲ្យអញ្ចឹងណាហើយយើងគោរពច្បាប់យើងគោរពនៅកតិកាសញ្ញាយើងគោរពនៅអនុសញ្ញាហើយយើងទទួលស្គាល់នៅសេចក្តីប្រកាសទាំងពីរហ្នឹងព្រះមហាក្សត្រក៏ដោយដោយព្រះរាជអង្គការរបស់កូណានរមសេហមនីកាលដែលព្រះអង្គប្រកាសយាងសោយរាជហ្នឹងព្រះអង្គប្រកាសគោរពមុនគេ គឺប្រកាសគោរពហ្នឹងហឹមណា នៅក្នុងពរាជអង្គការ សូរសីហនាតរបស់ព្រះអង្គថ្ងៃយាមសោយរាជនឹងព្រះអង្គផ្ដើមចេញមកគឺថា បានថ្លែងអំពីការគោរពនៅសេចក្តីប្រកាសជាសកលស្ដីអំពីសិទ្ធិមនុស្សនឹងហ្មងក្នុងព្រះរាជអង្គការរបស់ព្រះអង្គខ្ញុំកណាកាលនោះនៅធ្វើជារងពុំជាអ្នកបោះពុំនៅព្រះរាជអង្គការរបស់ព្រះអង្គដោយផ្ទាល់ បោះពុំថ្វាយព្រះបរមរាជវាំងគ្រឿងនោះហើយកណាឃើញច្បាស់ណាថាអូគូណានរដំសេហាមនីព្រះអង្គប្រកាសនៅក្នុងស្ដីផ្លែងការនឹងគឺថាប្រកាសគោរពច្បាប់នឹងដោយម៉ត់ចត់គោរពនៅសេចក្តីប្រកាសរបស់អង្គការសហជីវជាតិនឹងដោយម៉ត់ចត់អញ្ចឹងយើងជាខ្មែរក្រមយើងមានសិទ្ធិយកនឹងទៅប្រើប្រាស់យើងមានសិទ្ធិ យើងមិនចាំបាច់បកប្រែទៀតទេមកអំពីនោះជាភាសារបស់យើងស្រាប់ហើយមិនមែនយើងបកប្រែទេកុំអោយរដ្ឋវៀតណាមបន្ទោសយើងកុំអោយមន្ត្រីរាជការនឹងឥឡូវផ្ដាំថ្ងៃនេះផ្ដាំផ្ដាំទៅមន្ត្រីរាជការកម្មាភិបាលខ្មែរក៏ដោយយួនក៏ដោយ បើឃើញខ្មែរក្រោមអានសេចក្តីប្រកាសសកលនេះក៏ដោយសេចក្តីប្រកាស ស្ដីអំពីសិទ្ធិជនជាតិដើមនឹងក៏ដោយ មិនមែនខ្មែរក្រមបកប្រែឡើយនេះគឺជាការបកប្រែរបស់មន្ត្រីអង្គការសហប្រជាជាតិនៅព្រះរាជាណាចក្រកម្ពុជាគណៈសំប្រកាសចឹងខ្ញុំមកណាបានដឹងយ៉ាង ច្បាស់ពីព្រោះយើង បានធ្វើការជាមួយមន្ត្រីអង្គការសហប្រជាជាតិនៅព្រះរាជាណាចក្រកម្ពុជា មានការិយាល័យរបស់អង្គការសហប្រជាជាតិនៅឯរាជធានីភ្នំពេញគេធ្វើការបកប្រែដោយផ្ទាល់ ហើយគេទទួលស្គាល់ដោយអង្គការសហជីវជាតិគេទទួលស្គាល់ដោយអង្គការសហជីវជាតិអង្គការសហជីវជាតិទទួលស្គាល់នៅស្នាដៃបកប្រែរបស់គេ មានខ្មែរក្របបកប្រែមិនមែនប្រជាពលរដ្ឋធម្មតាទេគឺជាបុគ្គលិករបស់អង្គការសហជីវជាតិជាអ្នកបកប្រែ ជាភាសាខ្មែរសូមជ្រាបកន្លែងហ្នឹងហើយឲ្យច្បាស់លាស់យុវជនយើងត្រូវប៉ាប់គេច្បាស់លាស់នេះគឺជាការបកប្រែរបស់ មន្ត្រីនៃអង្គការសហប្រជាជាតិនៅរាជធានីភ្នំពេញហើយពួកខ្ញុំជាអ្នកប្រើប្រាស់ភាសាខ្មែរយើងយកភាសាខ្មែរមកប្រើប្រាស់